អ៊ីពីដំបូងឡើយអ៊ីអត់ដែរចូលមើលឆាត request ទេតាំងពីអ៊ីលក់ដាច់មកអ៊ីចូលមើលឆាត request ទាំងអស់ដើម្បីឆ្លើយមួយភៀវទាំងអស់ដែលគេឆាតមកតែងតែស្រាប់ដល់ពេលចូលស្ដាប់ពូគាត់សួរទៅគាត់មិញមិញមានអារម្មណ៍ថាចុះម្នាក់នេះមកពីណាសួរដូចតំណងមកដូចស្គាល់ឯងពីកាលហៅឈ្មោះយើងឡើងចាំចាំចឹងហ្មងហើយមិញជាធម្មតាបើគេអត់ស្គាល់មិញច្បាស់ទេគេអត់ហៅឈ្មោះមិញចាំចាំទេព្រោះជាធម្មតាគេអត់ហៅដែរហៅឈ្មោះមិញចាំទេស្រាប់ដល់ពេលមិញក៏ឆ្លើយវិញខ្ញុំថា account ខ្ញុំទាំងអស់តាមានការអីហ៎ ចាខ្ញុំសួរគាត់ថាមានការអីហ៎អឺ account ខ្ញុំទាំងអស់តាមហើយទៅគាត់ថាអូហើយគាត់ឆ្លើយអ្វីថាអូស្មានតា account fake ប៉ាន់សួរហ្នឹងចា ហើយក៏ខ្ញុំអត់មានឆ្លើយឆ្លងអីទៀតទេគាត់ក៏ចូលមកចូលមក comment នៅក្នុងការ live ខ្ញុំពេលកំពុងតែកាហ្វេកំពុងតែខ្ញុំលក់តែ ពេលហ្នឹងថ្ងៃត្រង់ប្រហែលម៉ោង1ម៉ោង2ណាអាពេលខ្ញុំកំពុងតែស្គមខ្លាំងហ៎បងប្អូនខ្ញុំកំពុងតែផ្ទុះតែខ្លាំងហ៎ចាកុំខ្ញុំអត់តអាន comment ទេ ចាខ្ញុំអត់តអានខមមិនទេពេលខ្ញុំអានខមមិនទៅខ្ញុំវាក់រឿងចាដល់ពេលខ្ញុំកំពុងតឡាយលក់តែហ្នឹងគឺគាត់ភ្ញៀវដំបងគេចូលមកកៅឆាយតែខ្ញុំអឺ5កញ្ចប់ឯ10កញ្ចប់នេះដូច10កញ្ចប់គាត់ឈរគាត់ចូលមកតែមកតែងតែខ្ញុំកៅឆាយខ្ញុំនេះតែវិនឌីខ្ញុំនេះចាចូលមកតែងតែខ្ញុំកៅឆាយខ្ញុំ10កញ្ចប់ខ្ញុំថាអីខ្ញុំថាខ្ញុំឃើញម្នាក់ហ្នឹងឆាតញ៉ាយខ្ញុំឆាតញ៉ាយខ្ញុំក្នុងឆាតអី ឥឡូវភាកច្រើនអ្នកដែលតាមញ៉ាយខ្ញុំនៅក្នុង Facebook ណាខ្ញុំតែងតែនិយាយនៅក្នុងការ live ឯងឆាតមកញ៉ាយខ្ញុំរហូតប៉ុន្តែរាល់តែពេលដែលខ្ញុំលក់អីអត់ដែរចេះទួយអត់អត់ដែរចេះជួយតែងឯងហើយក៏តែប្រឆាតញ៉ាយប៉ុន្តែខ្ញុំឃើញថាម្នាក់ហ្នឹងអីរៀងគ្រាន់បើចេះបើកឆាកមកបើកៅឆាយតែយើងដាក់ប្រចាំរៀងគ្រាន់បើអញ្ចឹងណាប៉ុន្តែខ្ញុំអត់ដាក់ខ្ញុំអត់តន់ដាក់ខ្ញុំអត់តន់បានស្គាល់គាត់ថាគាត់ជាអ្នកណាឯងនិយាយទៅខ្ញុំអត់ស្គាល់គាត់ថាគាត់ជាអ្នកណាទេដល់ពេលហើយដល់ពេលហើយ អឺគាត់ friend មួយខ្ញុំគាត់ friend មួយខ្ញុំខ្ញុំឃើញគាត់ like មក view 3 4k 5 6k 7 8k 10k អញ្ចឹងណាហើយក្មេងៗ comment ឡើងបុក comment ឡើងគាត់អានអត់តន់ទេ comment រាប់ 100k គាត់អានអត់តន់ទេចាខ្ញុំចែកឆ្ងល់ថាពូនោះណាគេហើយគាត់និយាយពីអីហើយមិនបានគាត់ like view ច្រើនម៉េះខ្ញុំ like លក់តែមួយថ្ងៃមួយថ្ងៃតែ50 60 view ឯណា 100 view ជាងឯងអស់ល្បើដែរចាហើយខ្ញុំគិតថាបើសិនជាខ្ញុំ live បាន view រាប់ 100k ដូចគាត់ចឹងហ្នឹងមិនដឹងថាខ្ញុំលក់តែបានប្រហែលទៅមិនដឹងថាខ្ញុំលក់តែដាច់មិនទៅខ្ញុំគិតក្នុងចិត្តចឹងហើយខ្ញុំគាត់និយាយពីនេះគាត់និយាយពីបាល់គាត់និយាយពីបាល់ប៉ុន្តែខ្ញុំស្រាប់យល់ទេព្រោះខ្ញុំអត់ចំណាញនៅខាងបាល់នឹងខាងបាល់នឹងហ្មងខ្ញុំអត់ដៃមើលបាល់ទេខ្ញុំអត់មានដែរមើលបាល់មើលអីខ្ញុំអត់ស្គាល់គាត់ខ្ញុំអត់ដែរខ្ញុំអត់ដឹងដែរអត់ដែរដឹងថាគាត់ជាអ្នកគេហើយខ្ញុំក៏ឆាតទៅសួរគាត់ថាចេះពូខ្ញុំហៅគាត់ពូតាំងដើមខ្ញុំមិនដឹងថាបើខ្ញុំហៅគាត់ពូតាំងដើម ពូពួកឯងនិយាយអីគេមួយក្មេងក្មេងពូពួកឯងនិយាយអីគេហ្នឹងឲ្យពួកឯងណាគេខ្ញុំសួរគាត់ចឹងហ្មងថាពួកឯងណាគេឲ្យពួកឯងនិយាយអីគេមិនបានពេលពួកឯង live មានអ្នកមើលច្រើនម៉េះឆ្ងល់គាត់ថាគាត់មិនមែនតារាទេហ្នឹងហើយតែងតែដល់កញ្ចប់បង្កប់ស្នេហ៍ខ្ញុំគិតថាចេះចំពូហ្នឹងមិនមែនតារាទេហើយហេតុអីបាន live ហេតុអីបាន live មាន view ច្រើនច្រើនម៉េះខ្ញុំពុំឆ្ងល់ថាគាត់ពីណាគេហើយអ្វីដែលគាត់និយាយជាមួយក្មេងៗខ្ញុំស្ដាប់អត់យល់តតែសោះហ្មង ហើយខ្ញុំកំពុងតែហាត់ប្រាណជំនាន់ហ្នឹងខ្ញុំហាត់ប្រាណរាល់ថ្ងៃជំនាន់ដែលខ្ញុំមួយខែខ្ញុំសក់5 10គីឡូខ្ញុំបុកហាត់ប្រាណខ្ញុំពងហាត់ប្រាណបារាខ្ញុំមើល live គាត់បារាពងហាត់បារាហាត់ប្រាណបារាខ្ញុំឆាតទៅសួរគាត់បារាខ្ញុំថាពូពួកឯងពីណាគេមិនក៏ពួកឯង live ទៅមាន view អ្នកមើលច្រើនមិនហើយក្នុងចិត្តហ្នឹងណាគិតតាមម្យ៉ាងឯងអូយអញហើយបើ view អញពេលអញ live ច្រើនដូចគាត់ចឹងឯងលក់តែដាច់មិនទៅគិតក្នុងចិត្តតែប៉ុណ្្នឹងឯងបន្ទាប់មក គាត់មិនផឹកតែមីងត្រូវទេគាត់មិនតែងតែមីងយកទៅផឹកហើយរាល់ពេលមីងឡាយជំនាន់ហ្នឹងគាត់ចូលមកខមមិនហើយអញ្ចឹងហើយពេលដែលគាត់ឆាតបញ្ញាយមីងហ្នឹងមីងឆ្លើយតបមួយគាត់មួយម៉ាត់មកកប៉ុន្តែនិយាយគ្នាហ្នឹងដូចមិត្តភក្តិគ្នាអញ្ចឹងមិនមែនមនុស្សស្រឡាញ់គ្នាទេហើយគាត់សុំស្រឡាញ់មីងមីងថាមីងអត់ស្រឡាញ់ទេមីងអត់ស្រឡាញ់ទេហើយមីងនិយាយមួយម៉ាក់និយាយមួយអ្នកនៅក្នុងផ្ទះមីងថាតអស់ប្រោះលើលោកក៏មីងអត់ស្រឡាញ់ពូចកនឹងដែរក៏មីងអត់យកពូនឹងធ្វើប្តីដែរចាអញ្ចឹងទៅក៏អឺ អត់មានស្រឡាញ់គ្នាហើយមីងគាត់ថាចេះពូឲ្យពូយើងឆ្លតែស្គាល់គ្នាហើយរាប់អានគ្នាទៅ យើងនិយាយគ្នារាប់អានគ្នាដូចបងប្អូនទៅមកឯងពូឯងធ្វើបងប្រុសខ្ញុំទៅណាយើងមានការអីយើងពឹងពាក់គ្នាទៅវិញទៅមកចាពូឯងចាត់ទុកថាដូចពូឯងបងប្រុសខ្ញុំទៅ តែបើថាឲ្យខ្ញុំស្រឡាញ់ខ្ញុំអត់ស្រឡាញ់ទេហើយគាត់សុំការខ្ញុំថាអីពូនេះបែកឆ្នាំអីសម័យកូវីដគេបិទគេបិទខ្ទប់ខ្លាំងគាត់បែកឆ្នាំអីមនុស្សមិនដែលស្គាល់គ្នាជួបគ្នាក្រៅសោះចាមិនតន់ស្គាល់គ្នាជួបគ្នាក្រៅសោះសុំខ្ញុំការ សុំខ្ញុំការម្ដង2ដង3ដង4ដងសុំចង់20ដងខ្ញុំថាអូពូនេះបែកឆ្នាំខ្លាំងអាប្រៃបិទបិទខ្ទប់ខ្លាំងទៅគាត់ដាច់គាត់ដាច់យូរទៅគាត់មិនសុំយើងការខ្ញុំគិតក្នុងចិត្តចឹងណាពូអីក៏បែកឆ្នាំខ្លាំងម៉េចខ្ញុំថាអត់ទេរាប់អានគ្នាធ្វើជាមិត្តភក្តិធ្វើទីបងប្អូនទៅ អត់ស្រឡាញ់ទេខ្ញុំអត់ស្រឡាញ់ទេហើយក៏ខ្ញុំអត់ការដែរខ្ញុំប្រាប់គាត់ថាខ្ញុំអត់ការទេខ្ញុំឈប់ការហើយខ្ញុំខ្ញុំខំប្រឹងរស់ស៊ីឲ្យកូនខ្ញុំរៀនចាប់ចុងចាប់ដើមហើយកូនខ្ញុំទៅអង់គ្លេសបាត់ហើយគឺខ្ញុំខ្ញុំខ្ញុំខ្ញុំប៊ូហើយខ្ញុំប្រាប់គាត់ចឹងខ្ញុំអត់ការប្តីទេចាដល់ពេលហើយដល់ពេលហើយគាត់បោកមីងមីងគាត់ថាចាគាត់ប្រាប់គាត់ប្រាប់អត្តសញ្ញាណថាគាត់ជាណាគេហើយរាល់ពេល live គាត់រាប់ 100k រាល់ពេល live អញ្ចឹងខ្ញុំគាត់ថាចង់ឲ្យពូហ្នឹងជួយប្រម៉ូតតែឲ្យ ព្រោះគាត់ក៏គាត់ក៏ផឹកតែនឹងដែរហើយមីងខសួរឆាតសួរមិនមិនខលទេឆាតសួរអាការៈគាត់ថាពូផឹកតែនឹងទៅមិនហើយអីអីមិនមិនហើយប្រាប់ពិធីផឹកវិធីអីគាត់ស្រួលបួសក្បោះក្បាយហ្នឹងនិយាយទៅមីងមីងរៀបរាប់ច្រើនដែរអឺហើយឲ្យគាត់គិតក្នុងចិត្តហ្នឹងថាល្បីគួសមចឹងដែរមាន view ពេល live មាន view ច្រើនចឹងដែរចង់ឲ្យគាត់ប្រម៉ូតតែយើងឲ្យគាត់ថតតែរូបតែយើងមកប៉ះពីប៉ះឲ្យយកមកឲ្យយើងថតចាយកយកយកមកឲ្យយកមកឲ្យមីងផុស តែគាត់អត់ថតសោះបាតបាតបាតតែបាត់ឆឹងបាតបាតបាតបាតឡើងមួយលានមួយលានដងតែបាត់ឆឹងអត់ព្រមថតតែយើងហ្មងចាដឹងគាត់ថាមិនបើគាត់អត់ថតទេគាត់ថាអូកលាតយកមីងបានមិនគាត់ថតឲ្យបើថតឲ្យតែទេតែគាត់អត់ថតទេអូយសាហាវណាមិនលំលំទេណាដល់ពេលហើយដល់ពេលហើយគាត់អឺឲ្យតែពេលយប់គាត់ទេមកមីងនិយាយមួយមីងហ្នឹងប៉ុន្តែអត់មាននិយាយភាសាភាសាថាញ៉ៃគ្នាអូនបងអីណាអត់ទេ និយាយពូទៅពូមកនិយាយទៅសំដីលក្ខណៈអត់មានផ្អែមល្ហែមពីរសពិសាយទេគឺឡងទៅឡងមកនិយាយដូចមិត្តភក្តិចឹងហើយនិយាយនិយាយដូចមនុស្សស្គាល់គ្នាពីអង្ការចឹងចាអត់មានលក្ខណៈគេថាអៀនច្រើនលាក់មុខលាក់ក្រោយអីគឺអត់ទេហើយខ្ញុំថាចេះអញ្ចឹងពូព្រោះឯងសន្យាមួយខ្ញុំណាពូឯងទេមកខ្ញុំរយយកកំដរខ្ញុំងូតទឹកហើយចាំពូឯងបិទបិទទូរស័ព្ទពូឯងដេកទៅពូឯងទៅណាទៅទៅទៅតែទេមកកំដរខ្ញុំនិយាយនិយាយឲ្យខ្ញុំងូតទឹករយយកអឺមុខក្រាពូមុខក្រា ហើយពេលឲ្យតាពេលនិយាយគ្នាគឺគាត់សុំការគាត់ថាឥឡូវយកទឹកដោះម៉ានឥឡូវយកទឹកដោះម៉ានគាត់ចូលការភ្លាមហើយខ្ញុំគិតថាក្នុងចិត្តថាចេះអេពូនេះខ្ញុំគិតថាអេពូនេះមនុស្សម្ដាយស្គាល់គ្នាទាំងក្រៅហងណាហើយពេលគាត់សុំខ្ញុំការហ្នឹងណាគាត់អត់តន់ជួបខ្ញុំនៅខាងក្រៅទេយល់អត់មនុស្សអត់ដែរតន់ណាត់គ្នាជួបគ្នាម្ដងទេរហូតដល់ថ្ងៃមួយរហូតដល់ថ្ងៃមួយខ្ញុំកំពុងអឺរហូតដល់ថ្ងៃមួយ មិនដឹងថាថ្ងៃហ្នឹងបើជិះនេះបាត់ខ្ញុំព្រមជួបគាត់គាត់ណាត់ជួបខ្ញុំមួយលានដងហើយតែខ្ញុំអត់ជួបសោះគាត់ណាត់ជួបខ្ញុំមួយលានដងតែខ្ញុំព្រមជួបសោះខ្ញុំមិនដឹងថាហេតុអីថ្ងៃហ្នឹងខ្ញុំខ្ញុំខ្ញុំព្រមជួបគាត់ខ្ញុំគិតថាអូពេលហ្នឹងខ្ញុំ stress ចាពេលហ្នឹងបើហឹកហ្នឹងខ្ញុំ stress ខ្លាំងត្រង់អីហីតែខ្ញុំលក់ដាច់ខ្លាំងហើយតែខ្ញុំយកចូលមកមួយអាទិត្យដាច់ស្តុកមួយអាទិត្យយកចូលមកអាទិត្យដាច់ស្តុកមួយអាទិត្យលក់អត់តន់ភ្ញៀវទេដាច់ស្តុករហូតហើយខ្ញុំមួម៉ៅខ្ញុំមួម៉ៅរឿងស្ទេសអាបានខ្ញុំខ្ញុំគិតថាអូចេញតែក្រៅមួយគាត់អឺរៀងស្រួលតិចឯងម៉ាក់រៀងស្រួលតិចឯង កូនរៀងស្រួលតិចហ្នឹងម៉ាក់ដល់ពេលហើយខ្ញុំគិតថាចែខ្ញុំគិតថាអូខ្ញុំរៀង stress ដែរហើយណាមួយសម័យកូវីដខ្ញុំបិទខ្ទប់នៅផ្ទះប្រហែល5 6ខែខ្ញុំអត់ដែរចេញក្រៅសោះខ្ញុំអត់ដែរទៅក្រៅសូម្បីតែមួយជំហាននៅតែក្នុងផ្ទះលក់អនឡាញអសតចាអត់មានចេញទៅក្រៅសូម្បីតែបន្តិចដល់ពេលហើយចាខ្ញុំក៏ព្រមចេញទៅក្រៅមួយគាត់គាត់ណាត់ទៅញ៉ាំអីណាទៅមេតូមេតូសូរ៉ាសូរ៉ានៅ TK គាត់វឹបគ្រាន់តែលឺខ្ញុំថាអឺវឹប ដឹងគេបើកឡានវិជីកម៉ុងនៅណាជីកម៉ុងជាសភារាគេបើកតយកខ្ញុំនៅពេញហួតបឹងស្នោគេស្មានតែខ្ញុំផ្ទះនៅពេញហួតបឹងស្នោហើយអត់សួរខ្ញុំថាអូនណាផ្ទះនៅណានៅណីអត់ទេណាវប់ឡើងគេតយកខ្ញុំនៅពេញហួតបឹងស្នោគេថាអូនណាបងដល់ហើយចេញមកហាចេញចេញចេញទៅណាម៉ៃនៅណាគេថាគេនៅពេញហួតបឹងស្នោខ្ញុំថាងាប់ហើយផ្ទះខ្ញុំនៅពោជិតងនេះហ្នឹងឯងទៅពេញហួតបឹងស្នោម៉ៅសមៅមិនក៏ហ៊ានដែរដបងដបងគេហ៊ានឯងគេចេញចរិតសេនមកឯងចាបើដូចឥឡូវបចោលយើងហុយដៃផ្ទះថ្ងៃនេះទៅប្រាប់នៅនោះតែ មិញបានខុសហើយដោយសារគាត់អត់តបានសួរស្រាប់គេវឹបឡើងគេគេទៅពេញហួតបឹងស្នោហើយអាម៉ោងអាម៉ោង5 6 7ហ្នឹងស្ទះណាស្ទះមែនតើខានតែលើថាពោចតង់គេលាក់ចរិតគេអត់តន់ចេញចរិតស៊ីនទេគេនៅសុភាពបរោះឡើយឯងអត់តន់ហ៊ានមាត់ហ៊ានកអីទេតែធ្វើម៉េចឲ្យបានជប់មីងសិនហ៎ខំបកពីពេញហួតបឹងស្នោហ្នឹងមកពោចតង់វិញចាកូនគួយអ្នកនេះកុំភ្លេច follow account មិញណាចាមិញបាល់ចូលមិញចែកបាល់ចូលឡើយចាកុំភ្លេច follow account មីងម្នាក់មួយទាំងអស់គ្នា ដល់ពេលឲ្យគេបកពីពេញហ៊ុតបឹងស្នោមក CK វិញឲ្យគេពូ CC អញ្ចឹងមានអ្នកមើលច្រើនអូអត់តបានលុយ CC ផងអឺពូបើកឡានពីពេញហ៊ុតបឹងស្នោមកមកមកមកមកផ្ទះមីងពូចតុងវិញមកផ្ទះមីងការម្សិលមិញនេះម៉ែគ្រាន់តែបានជួបគ្នានឹងម៉ោងចង់7 8យប់យ៉ា7 8យប់អាយើងនឹងធ្វើខ្លួនហ្នឹងមីងមីងអត់សូវអត់សូវមួម៉ៅចាំយូរដោយសារអីមីងឆ្លៀតឡាយ ឆ្លៀតឡាយអាពេលកំពុងចាំគាត់នឹងបើថាអង្គុយចាំគាត់សុតសុតហ្មងងាប់ហើយជីពីជីមុងជីសភារាទៅពេញហួតបឹងស្នោជីពេញហួតបឹងស្នោមកពោចតុងវិញចាជីឡើង3ម៉ោងមកបានជួបគ្នាដល់ពេលមកដល់ពោចតុងអាបយនេះវាតាមអើយតាមចុះមិញឲ្យដៃចេញពីក្រៅទេហ៎អាបយតាមអើយតាមអប់ដៃអប់ជើងជាប់មុំតែបដោះអាបយបានមុំបានឡាងឡានឡាងឡានកន្លងជុំហ្នឹងហើយពូពូកន្លងអូហើយមកដល់មកដល់ផ្ទះមកដល់ផ្ទះមិញនៅរងថ្ងៃហ្នឹងហើយណា ឆ្លៀតរកផ្ទះមកឃើញទៀតជីកលឹងចោះកលឹងឡើង3 4ជុំហ្មងទៅរកផ្ទះមិនឃើញចាស្រាប់តែពេលឲ្យទៅដល់សូរ៉ានៅក្នុងទូរស័ព្ទនិយាយពីក្លាហានក្លាហានដូចឡាញមួយកូនក្មួយចឹងហ្នឹងហើយអូក្លាហានសំដីចាក់ទឹកអត់លិចទេចាក់មិនលិចហ្មងដូចកូនក្មួយដូចឡាយរដំមួយកូនក្មួយចឹងស្រាប់ដល់ពេលជួបមីងនិយាយពីអៀនខ្វាច់អៀនខ្វាច់ហ្មងណាអៀនខ្វាច់ហើយមីងដើរទៅមុខក៏ដើរទៅក្រោយមីងដើរទៅឆ្វេងក៏ដើរទៅស្ដាំគាត់ឃើញមីងនៅក្រៅខ្ពស់ហ៎ ដល់ពេលមីងខ្ពស់គាត់ទៀបជាងមីងគាត់ហ៊ានដើរចិត្តមីងឯងមីងដើរមុខក៏ដើរក្រោយមីងដើរក្រោយក៏ដើរមុខនិយាយទៅអត់ដើរទៅមីងហ្មងតឹមតាឥឡូវឯណាចាំតវេចិត្តដល់ថ្ងៃកាយណាបានគាត់ថាឥឡូវគាត់ឡើងខ្មាស់ពីណាគេអីពីណាគេថាមិនថាសំខាន់គឺកូនថ្មួយនឹងបកែត្រោគាត់ពេកបាទគាត់អឺអឺគាត់គាត់គាត់អឺគាត់អៀនណារឿងដើរចិត្តមីងឬក៏ថតថតឈរតឹមគ្នាឲ្យតែមីងខ្ពស់ជាងអីគាត់អត់ផុសឯងចាអញ្ចឹងគាត់អាពេលជួបគ្នាអៀន អៀនហ្មងអត់ដូចនៅក្នុងអត់ដូចនៅក្នុងនិយាយទូរស័ព្ទមួយគ្នាឯងខ្ញុំគិតថាអុយហើយពូននេះមិនចឹងនៅខាងក្រៅគេមីមីថាដូចស្គន់ជន់ស្គន់ជន់ណាកូនខួយស្គន់ស្គន់ជន់អត់ណារៀនស្គន់ជន់ស្គន់ជន់ដូចរៀងប្រគាវកាច់ប្រគាវកាច់មីថាចុះមកក្នុងទូរស័ព្ទក្នុងទូរស័ព្ទឯងក៏ខ្លាហានហ៎បើនៅក្រៅចាញ់បានរំលែងមីងហ្មងចាប់ហ្មងអាយហ៊ានដើរចិត្តមីងឯងហើយមីងមីងសាយគាត់លោតមីងសាយគាត់លោតមីងមិនដឹងថានៅក្រៅគាត់ទៀតបងថាហ្នឹង មិញមិញមិនដឹងថានៅក្រៅគាត់ទៀបឲ្យគាត់មកមាត់អញ្ចឹងណាគាត់ឯងមិនឃើញផុសរូបឲ្យឡាយវីដេអូម្ដងម្ដងខ្ចីញ៉ាញ់ហើយនៅក្រៅនៅក្នុងរូបទូសាទេអញ្ចឹងគាត់អៀនអូហើយមកដល់គេតប់ម្សៅទៀតមុនមកជុំមិញគេតប់ម្សៅគេលាបក្រែមហើយគេអស់ហ្នឹងហ្នឹងហើយអស់ហើយមុនមកជុំមិញតប់ម្សៅ3តង់ហើយមីងក៏តែចែកចោះមកពូនេះមកពីណាលាបម្សៅដូចមនុស្សស្រីហើយមីងលើកទី1ដែលស្គាល់មនុស្សប្រុសលាបម្សៅដូចពូហ្នឹងលើកទី1ហ្មងហើយពូចែកគិតក្នុងចិត្ត កោអូហើយមិញទឹកកញ្ចែអូប្រហែលជាគេតារាពួកគេល្បីដែរឡាយឡាយម្ដងម្ដងគាត់គេគេមាន fan ច្រើនណាស់គេតារាអញ្ចឹងគេគេផាត់មុខអញ្ចឹងហីមិញគិតអញ្ចឹងណាគេផាត់មុខឲ្យគេលាបក្រែមក្រហមក្រហមការស៊ីចពូទៀតមិញថាចុំអាពូនេះមកជួបឯងលាបម្សៅទៀតគិតរងចិត្តណាហើយគេអៀនអៀនមែនតើហ្មងបងចូលឆាតហ្មងបងចង់តែញតំណាងសាប៊ូ Windy ចូលឆាតហ្មងចូលឆាតឆាតមកឥឡូវមកបង ចាបាទរំៃបីសាច់ហ្នឹងហើយខ្លាចមករំៃខ្ញុំនិយាយពីអៀនអើយអៀនហើយអត់ចេះផឹកទេអត់ចេះផឹកទេណាប៉ុន្តែថ្ងៃដែលខ្ញុំជួបដំបូងខ្ញុំដាក់ថ្នាំខ្លាំងហើយហ្មងខ្ញុំឲ្យផឹកវុកការសិចម្ដងវុកការសុកហ្មងផឹកអត់មានលីអីទេវុកវុកការសុកម្ដងនិយាយគ្នានិយាយអស់ចានិយាយអស់ហ្មងឯហ្នឹងនិយាយអស់ចាំស្ដាប់ដល់ពេលហើយខ្ញុំហៅវុកការម្ដងមកឲ្យគាត់ផឹកអូអត់ចេះផឹកទេប៉ុន្តែជួបយើងដំបូងហ៎គេលើកដាច់លើកដាច់លើកដាច់អស់តែ2សតទេ ពីសតដបងក្រហមតែតក្រហមតែតប៉ុន្តែគេថាគេថាគេស្រវឹងមិនក៏ដោយក៏គេខំប្រឹងផឹកគេទប់គេទប់អារម្មណ៍ជាប់ហើយមែនពូគាត់ចេះផឹកទេប៉ុន្តែបើគាត់តាំងចិត្តថាផឹកគាត់ផឹកបានអស់វកាម្ដងអស់វកាម្ដងមីងក៏រៀងស៊ីស្រឿងដែរនាំគ្នាគិតលុយមកផ្ទះគិតលុយមកផ្ទះគេរកអូកាឡាកូនក្មួយគេរកអូកាឡាគេគេធ្លាប់អាលេងអាច្រឹកមុនមុនមួយមួយមុនមុនអញ្ចឹងណាគេអូកាឡាគេអូកាឡារកជិះហួសផ្ទះរកជិះអស់ផ្ទះហើយ គេគេគេគេគេកំពុងតែចាំមើលថាមីងហ្នឹងព្រោះគេទៅមីងហ្នឹងព្រោះគេទៅទស្សនៈអត់គេកំពុងតែចាំមើលមីងប្រួរហើយមនុស្សស្រីណាទៅប្រួរមនុស្សប្រុសដល់ពេលមីងមើលមើលមើលចឹងហេតុដូចមិនស្រួលហ៎មីងថាចេះពៅដឹកខ្ញុំទៅដល់ផ្ទះហើយលឿនតាដឹកខ្ញុំហួសផ្ទះឬក៏ជិះផ្លូវទៅផ្ទះខ្ញុំធាក់ពួកឯងមកជើងធ្លាក់លើឡានខ្ញុំប្រាប់ហ៎ខ្លាចមីងណាកូនអើយបាក់ឡានរុយមកដល់ផ្ទះតម្លាក់មីងពងខ្លាចតម្លាក់មីងចំមីងរត់ចូលផ្ទះគាត់ទៅស្លាប់ណាស្លាប់ទៅ ហើយនិយាយទៅជួបគ្នាច្រើនដងនៅក្រៅមីងថាកុំញ៉ៃញ៉ៃកុំធ្វើចរិតជិះហួសផ្ទះតែលក្ខណៈថាវិញផ្លូវវិញអីអត់បានទេណាជិះឲ្យត្រង់ផ្លូវទៅផ្ទះខ្ញុំមកលឿនមីងស្រវឹងមិនក្រោយក៏មីងអត់ច្រឡំផ្លូវមកផ្ទះដែរមីងថាដឹកមីងមកតម្លាក់ផ្ទះឲ្យលឿនតាមតាមតាមអញ្ចឹងឯងមកជើងធ្លាក់ទៅលើឡានណាកូនឲ្យខ្លាចដឹកមីងមកតម្លាក់ផ្ទះអត់ហ៊ានប៉ះពាល់មីងទេតាំងពីសាក់មីងប្រហែលដងគេសាក់គេផ្ទះយើងណាគេស្មានគេស្មានយើងនឹងស៊ីស្រួលអត់ គេតេះយើងគេគេស្មានយើងនឹងដូចស្រីមុនមុនឯគេធ្លាប់ស៊ីណាព្រោះអីគាត់ចូលចិត្តស៊ីឲ្យឲ្យលុយស៊ីឲ្យអត់លុយចាំឬប្រុសអ្នកទាំងអស់គ្នាដឹងហើយតែពេលមានលុយអត់មានអីក្រៅពីស្រីទេហើយពូលបែងក៏អត់ចេះផឹកក៏អត់ចេះជក់ក៏អត់ចេះចេះតែស្រីមួយឯងចាបើអត់ស្រីមួយទៀតតែបាញ់វាគ្រប់10ពេក ចេះតែរឿងស្រីឯងហើយស្រីមុនមុនលក្ខណៈថាគាត់ស៊ីឲ្យឲ្យលុយស៊ីឲ្យឲ្យលុយគ្រាន់តែចូលក្លឹបសញ្ញោគ្នាបានគាត់ប្រដេកដែរចាតែសម្រាប់មីងមួយគាត់ចង់តេះគាត់ស្មានមីងដូចស្រីមុនមុនណាមីងអត់ទេមីងកម្រាមច្អល់ការាមុខក៏មិនញ៉ៃញ៉ៃហើយលូកលន់ស្លៀកមុខស្លៀកក្រោយអីក៏អត់បានដែរនិយាយសំដីដល់សំដីតាក់ដល់ទៅមកដល់មកទៅមកបានព្រោះមីងចូលចិត្តនិយាយឆៅទៅឆៅមកដែរប៉ុន្តែរឿងកាយវិការហាមលូកលន់អឺម៉ាក់សែនឡានផងឡានឲ្យកូន ហាមលោកលាន់ហាមញ៉ៃញ៉ៃនិយាយនិយាយដើមម្ចាស់គេមកអញមកនេះចឹងមកមកតិចអលិនអលិននិយាយដើមហើយអលិនចាំតិចទៀតចូលចូលវគ្គក្តៅសាច់តិចទៀតចូលដល់វគ្គក្តៅសាច់អឺមិនអញមកដូចខ្ញុំចឹងពុកទៅគេចឹងវេពុកទៅខ្ញុំចឹងអឺមិនកុំអីវាថានឹងកុំខ្លួនចេញទៅ អឺដល់ពេលហើយគេតេះមីងគេថាមីងហ្នឹងដូចស្រីមុនមុនដែលគេធ្លាប់ស្គាល់អត់ស៊ីស្រួលអត់ដល់ពេលមីងមិនមែនដូចស្រីគេស៊ីមុនមុនហ៎ចាហើយកូនឯងដល់ពេលហើយមីងអត់ដូចស្រីគេស៊ីមុនមុនក៏គេបាននិយាយមួយមីងថាចេះតតាគេបានរៀបក្បាលដល់កទេមួយមីងបានគេលូកលាន់មីងបានគេប៉ះពាល់មីងខ្ញុំថាត្រូវហើយត្រូវហើយ បើអត់បានរៀបក្បាលដល់កាទេមួយខ្ញុំខ្ញុំសង្ឃឹមថាបានភ្លក់ខ្ញុំបានស៊ីខ្ញុំមុនអត់បានទេណាដល់តពេលចេញចូលចេញចូលផ្ទះលក្ខណៈថាយើងនិយាយមួយគ្នាយើងរាប់អានគ្នាប៉ុន្តែគឺរឿងលូកលាន់មួយគឺអត់ទេព្រោះមីងដាក់ឆ្នាំមីងមីងគម្រាមតាំងពីក្បាលទីមកចង់អត់ហ៊ានទេអត់ហ៊ានទេហើយមីងនិយាយថាចេះបើសិនជាដាក់ចិត្តថាស្រឡាញ់មីងរៀបការមួយមីងរឿងដែរពីមុនព្រោះអ្នកណាក៏មានអតីតកាលដែរព្រោះពេលដែលមុនកំឡុង គាត់ស្គាល់មីងមីងអត់ខ្វល់ទេថាគាត់ជាអ្នកណាប៉ុន្តែរយៈពេលដែលគាត់ស្គាល់មីងចាប់ផ្ដើមសាងអនាគតមួយគ្នាត្រូវបោះបង់លះបង់ចោលអស់រឿងមុនមុនដោយធ្លាប់ធ្វើហ្នឹងហើយគាត់ក៏លះបង់ចោលអស់រឿងស្រីញីអូនបងអីហ្នឹងអត់មានញ៉ៃទៀតទេចាបន្ទាប់មកមីងក៏ទៅមើលចិនខ្សែព្រោះចេញចូលផ្ទះគ្នាទៅចាស់ទុំអីក៏មើលទៅថាពូអូខេយើងមើលចរិតរឹកពៀគេណាហើយណាមួយតាំងពីតាំងពីគាត់មើលមកថាមីងមិនដូចមនុស្សស្រីដែលគាត់ធ្លាប់កាត់ ព្រោះគាត់ឃើញយើងដោះធំគាត់ឃើញយើងគូធំគាត់ឃើញយើង sexy គាត់ថាអូមនុស្សប្រហែលមើលទៅស៊ីស្រួលចាហើយគាត់លក្ខណៈឃើញយើងដំបងគាត់មានលុយចាលក្ខណៈគាត់ឃើញយើងដំបងគាត់ថាអស់មិនអស់ហើយធ្វើម៉េចឲ្យស៊ីយើងឲ្យបានស៊ីយើងបានតែម្ដងគាត់អស់ចិត្តដែរចាតែពេលគាត់ស្គាល់យើងថាយើងមិនមែនជាមនុស្សដែលគាត់ធ្លាប់កាត់ឬក៏មហាជនជុំវិញខ្លួនដែលធ្លាប់លឺលហៀងលហៀងមកខុសពីអ្វីដែលគេនិយាយយើងដឹងតែពីរោស៊ីហើយអត់ស្រួលស្រួលដូចតែគាត់ធ្លាប់កាត់ទេគាត់ដោអស់ហ្មងគាត់ដោការគិតគាត់ថាគាត់គិតថាគាត់មិនរងគាត់ស៊ីយើងឲ្យ ធ្វើម៉េចឲ្យបានស៊ីយើងម្ដងក៏ដោះចិត្តដែរចាព្រោះគាត់មានលុយមិនថាដោះធំគូធំប៉ុណ្ណាចាស្រុកខ្មែរគាត់យកអ្នកណាមកស៊ីក៏បានដែរបើថាមុខលុយណាចាប្រហែលក៏គាត់ហ៊ានស៊ីគេដែរដល់ទៅពេលខ្ញុំអត់ដូចអ្វីដែលគាត់គិតចាគាត់លះបង់អាអាគេហៅថាអាតណ្ហាគ្រាន់តែចង់ដេកជាមួយមកពេលណាគាត់បោះបង់ចោលអស់ហ្មងគាត់ដាក់ចោះអស់ហ្មងអត់ហ៊ាននិយាយទៅដូចបងប្អូនចឹងអត់ហ៊ានប៉ះពាល់យើងលូកលាន់យើងឲ្យអៀនម៉ែឪអាអៀនហ្មងអៀនណាស់ដល់ថ្នាក់យើងអ្នក ហ៊ានប៉ះគាត់វិញតែគាត់ឲ្យប៉ះយើងឲ្យអីមួយយើងគឺអត់ទេគាត់អៀនចាគាត់ថាគាត់តតែរៀបក្បាលដល់កតេមួយយើងសិនបានគាត់ហ៊ានប៉ះយើងចាសម្រាប់ហើយសោសម្រាប់ខ្ញុំដល់ពេលខ្ញុំមើលចោះមើលឡើងថាអូខេអាចបន្តមួយគ្នាបានហើយដោយសារតែពួកខ្ញុំបាននិយាយគ្នាតតទៅរៀបការតាមប្រពៃណីបានអាចនៅមួយគ្នាបានកម្រណា2021អីភាកច្រើនគេស៊ីគ្នាហើយបានគេការចា ដល់ទៅពេលគាត់នៅតាគាត់នៅតែទទូចគាត់នៅតែទៀមទាតតកាហើយมันអាចរួមនោះរួមរស់នៅមួយគ្នាដោយប្តីប្រពន្ធអឺដោយគេដែលឯងបានបានបានបានបានគាត់អីអីមួយយើងអីចឹងណាចាគាត់ទៀមទា ការរហូតអញ្ចឹងក៏ខ្ញុំក៏សម្រេចចិត្តទៅមើលចិនខ្សែដល់ពេលទៅមើលចិនខ្សែចាបើឆ្នាំខែអត់ត្រូវគ្នាអាហ្នឹងក៏តែយើងប្រើពេលវេលាមើលទៀតខ្ញុំមិនមែនជឿ100%ទេចា50 50 ចាដល់ពេលខ្ញុំទៅមើលចិនសែឆ្នាំគាត់ហើយឆ្នាំខ្ញុំឆ្នាំដូចគ្នាចា ឆ្នាំដូចគ្នាប៉ុន្តែយកគ្នាបានយកគ្នាទៅល្អរស់ស៊ីមានបានចាហើយថ្ងៃខែដែលខ្ញុំការមួយគ្នាល្អហ្នឹងគឺថ្ងៃ11ខែ11នេះហ្មងចាថ្ងៃ11ខែ11ម្សិលមិញហ្នឹងហ្មងអញ្ចឹងក៏ខ្ញុំសម្រេចចិត្តភ្លាមភ្លាមការភ្លាមភ្លាមហ្នឹងទៅចា បើសិនជាវេលាល្អអត់ទាន់មកដល់ក៏ខ្ញុំអត់ទាន់ការឥឡូវដែរខ្ញុំប្រើពេលវេលាមើលចិត្តគ្នាបន្តទៅមុខទៀតប៉ុន្តែដោយសារតែចៃដន្យឆ្នាំគាត់ហើយឆ្នាំខ្ញុំហ្នឹងគឺការជាមួយគ្នាថ្ងៃ11ខែ11ហ្នឹងគឺល្អខ្លាំងអញ្ចឹងក៏ដាក់ថ្ងៃការហ្មងទៅចាហើយដាក់ថ្លៃការគឺអត់មានស្អីទេចាដោយសារតែខ្ញុំយកថ្ងៃ11ខែ11ចាសារព័ត៌មានគាត់ចោះគាត់ចោះថ្លៃថ្លៃទឹកដោះខ្ញុំ110,000 1100ចាលេខ1ទាំងអស់តែកពុតអត់ទេជាក់ស្ដែងគឺថ្លៃទឹកដោះគឺតែ110,000ទេចា11ដុំហេតុអីបានដាក់11ដុំដោយសារតែខ្ញុំកាលថ្ងៃ11ខែ11ពេលវេលាដែលខ្ញុំផ្ទឹមហ្នឹងម៉ោង11 11នាទីចាហើយអឺអឺគាត់ដាក់11ដុំថ្លៃទឹកថ្លៃទឹកដោះណាតំណឹបហ្នឹងណាចាហើយសម្រាប់ជៀនគឺជៀនខ្ញុំ12លីចា12លីខ្ញុំគឺ12លីខ្ញុំនេះគឺតម្លៃត្រឹមតែ88000 8000ទេចា ត្រឹមតែ88000ឯងជាខ្ញុំនេះអាចារ្យអញ្ចឹងគាត់ទៅដឹងខ្ញុំហ្នឹងចាមិនមែនទៅដឹងឯការតែម្ដងហ្នឹងគឺអញ្ជៀន12លីមួយវងហ្នឹងហើយជាមួយនឹងលុយថ្លៃទឹកដោះ11ដុំហ្នឹងហើយអញ្ជៀនគាត់គឺខ្ញុំអ្នកធ្វើឲ្យគាត់វិញចាអញ្ជៀនគាត់គឺខ្ញុំធ្វើជូនគាត់វិញអញ្ចឹងណាប៉ុន្តែខ្ញុំធ្វើតម្លៃត្រឹមតែ10000ជាងឯងបន្ទាប់មកចាបន្ទាប់មកចាំខ្សែគាត់ប្រាប់ថាត្រូវតែយកវេលាការថ្ងៃ11ខែ11ចាហើយត្រូវ ផ្ទឹមហ្នឹងយើងយក11 11នាទីហើយយើងត្រូវចាយើងត្រូវនៅមួយគ្នាហ្នឹងនៅថ្ងៃហ្នឹងយកហុងស៊ុយហ្មងតោះថ្ងៃហ្នឹងយើងទទួលភៀវសវឹងស្លាប់ស្លឹងមិនក្តោយកុំភ្លេចឲ្យសោះចាផ្សំតនេកយប់ហ្នឹងស្រំតនេកថ្ងៃហ្នឹងវេលាហ្នឹងយកហុងស៊ុយយកហេងយកហុងស៊ុយយកហេងព្រោះពួកខ្ញុំមុននឹងស្គាល់គ្នាចាមុននឹងអត់តដល់ថ្ងៃការគឺពួកខ្ញុំអត់ប៉ះពាល់គ្នាទេ អត់ប៉ះពាល់គ្នាហ្មងចាទុកវេលាទុកហុងសុយហ្នឹងគឺចាប់គឺទុកពេលវេលាទុកហុងសុយហ្នឹងពេលថ្ងៃដែលវិធីការហ្នឹងចាប់ដើមហើយចាចាប់ដើមហើយព្រោះខ្ញុំអ្នករោស៊ីខ្ញុំអ្នករោស៊ីចឹងខ្ញុំរៀងជឿខ្ញុំត្រូវគ្រប់បន្តិចចាព្រោះបើយកគ្នាត្រូវអត់អីទេឡើងរោស៊ីកក់កប់ទាំងអស់គ្នាការងារគាត់ក៏រលូនទៅមុខតែបើសិនជាយកគ្នាអត់ត្រូវទេគឺដាក់ចារោស៊ីអត់ទៅមុខទេអញ្ចឹងគឺខ្ញុំអត់មានប្រទេសផ្ដាស់ទេចាបន្តមកទៀត បន្ទាប់មកទៀតម្សិលមិញនេះខ្ញុំហែកគេម្សិលមិញម្សិលមិញនេះខ្ញុំហែកខ្ញុំហែកគេឬម្សិលមិញទៀតចាម្សិលមិញខ្ញុំទទួលភ្ញៀវបងប្អូនបងបងស្រាផងវិយាផងចាខ្ញុំទទួលភ្ញៀវតាំងម៉ោង2:10រហូតដល់ម៉ោង6ខ្ញុំអស់ខ្យល់ខ្ញុំអង្គុយងោកអង្គុយងោកចឹងក៏ឃើញខ្ញុំអស់ខ្យល់ក៏គាត់ក៏នាំខ្ញុំទៅលើគាត់ក៏នាំខ្ញុំទៅដេកចានាំទៅដេកស្លាប់ទាំងខ្ញុំស្លាប់ទាំងគាត់នឹងព្រោះគាត់អត់សូវចេះផឹកហ៎ហើយម្សិលមិញ ក្មេងៗចូលស្រាប់ផងបងបងមួយយ៉ាផង ចាដល់ពេលចឹងស្លាប់ពីអ្នកប្តីប្រពន្ធនៅក្បាលក្បាលមួយចំហៀងម្នាក់កងជើងកងដៃគ្នា ចាអត់ដេកនៅលើខែណាដេកនៅលើអត់ហ្នឹងចាប៉ុន្តែគាត់ចាំបណ្ដាំចិនសែអត់ភ្លេចទេណាចាម៉ោង9កេះខ្ញុំតបានមួយចាម៉ោង9កេះខ្ញុំតបានមួយចាំបណ្ដាំចិនសែចា ខ្ញុំជាតើជួបរវល់អស់ហីបាទចាចុះខាងនោះទៅគាត់ចាំម្ដងចិនសាយអស់អត់ភ្លេចទេស្រវឹងមិនដែរតែគាត់ស្រវឹងតែគាត់ខំប្រឹងគាត់គាត់ខំប្រឹងគ្រប់ចាចាប៉ុន្តែសំតម្រេចយកហុងស៊ុយថ្ងៃហ្នឹងទៀតចាអាហ្នឹងអស់ហើយអស់គេទៅត្រូវហើយចាអស់លេងហើយ